យើងមិនបន្តប្រអប់ជាមួយគោលនយោបាយរបស់នានាទីក៏ប៉ុន្តែសម្រាប់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណៈបព្វជិជន បានអនុវត្តជាក់ស្ដែងរួចមកហើយទទួលផលរួចមកហើយនឹងកំពុងពង្រីកនៅការទទួលផលបន្ថែមទៀតសម្រាប់ ឲ្យប្រជាប្រដ្ឋរបស់យើងទទួលបានផលនោះពិតហើយរដូវដេញថ្លៃបានមកដល់ហើយពីពេលនេះ រហូតទៅដល់ថ្ងៃ23ខែកក្កដាឆ្នាំ2023គឺជារដូវដេញថ្លៃដេញថ្លៃច្បាស់ជាមានអោ ប៉ះមួយនេះគេថាម្នាក់ត្រូវបានប៉ុណ្ណេះរៀលប៉ះនោះគេថាម្នាក់បានប៉ុណ្ណេះរៀលបើ2023ខ្ញុំនៅចាំមានគណៈបក2ដេញថ្លៃគ្នាគណៈបកមួយថាបើប៉ះខ្ញុំឈ្នះឲ្យសាំងនៅតែ1800ទេ ក្នុង1លីត្រហើយប៉ះមួយទៀតប្រកាសថាភ្លាម បើប៉ះខ្ញុំឈ្នះហើយនៅសល់តែ1500ទេ ក្នុងពេលដែលខ្លួនឯងអត់មានសាំងមកតំណោះអត់មានសាំងមកតំណោះទៅដេញថ្លៃសាំងហើយទៅកំណត់គឺហៅថាទៅកំណត់តម្លៃខ្លួនឯងឃោសនានិយាយថាគណៈបព្វជិជន ជាបកកុំនេះ ប៉ុន្តែដល់ទង្វើរបស់អ្នកឃោសនានិងរបៀបធ្វើដោយកំណត់ថ្លៃ គឺអ្នកដែលឃោសនា ថាគណៈបព្វជិជនជាបកគុំនេះមិនគោរពក្រឹតក្រមទីផ្សារនោះទេបែរជាទៅកំណត់ថ្លៃសាក់តើនោះជាអ្វីជាការពិតគឺប្រជាពិធដ្ឋតែនេះគឺជាសិទ្ធិរបស់ឃោសនាអ្នកឃោសនា ណែតែអ្វីដែលសំខាន់គឺអ្នកជឿជឿបានក៏ជឿទៅអ្នកខ្លះជិះកង់សោះទៅសន្យាឲ្យគេឲ្យម៉ូតូបើគេឈ្នះខ្លួនឯងនៅផ្ទះស្បូវទៅសន្យាឲ្យធ្វើផ្ទះគ្រឿងឲ្យគេរហូតដល់គេថាត្រឡប់វិញថាអញឃើញឯងនៅផ្ទះស្បូវសោះមកសន្យាអញឲ្យឲ្យផ្ទះគ្រឿង ហើយរត់ទៅផ្ទះគ្រឿងនៅខ្លួនឯងសិនបានទៅមួយចំណន់នោះមួយចំណន់ជិះកង់ឥឡូវមិនសូវសម្បូរម៉ូតូទេឥឡូវអញឃើញហើយជិះកង់ហើយជិះកង់មកសន្យាជាមួយអញឲ្យឲ្យម៉ូតូអញណានឹងប្រជាជនគាត់ឆ្លើយតបភ្លាមភ្លាមភ្លាមភ្លាម យើងត្រូវធ្វើឲ្យកាន់តែច្រើនថែមទៀតដើម្បីប្រជាជនយើង ទទួលនៅបានផលប្រយោជន៍ពីយើងមិនមែនគ្រាន់តែជាលំនៅឋានដ៏កក់ក្ដៅប៉ុណ្ណោះទេ តែជាទីកន្លែងដែលអាចសម្រាកលំហែរំសាយរាល់ទុក្ខកង្វល់អារម្មណ៍ស្មុគស្មាញបន្ទាប់ពីការនឿយហត់ពេញមួយថ្ងៃគឺជាទីឋានពោពេញដោយសេចក្តីសុខសុភមង្គលជានិរន្តរ៍